សរេតកសិកម្មសូមស្វាគមន៍បាទថ្ងៃនេះខ្ញុំមានវីដេអូមួយ ដើម្បីបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាដែលស្រឡាញ់នៅវិស័យកសិកម្មជាពិសេសគឺ ដំណាំប្រទាលកន្ទុយក្រពើដែលជា ដំណាំមួយ មានភាពងាយស្រួលក្នុងការដាំ ហើយវាលក់បានតម្លៃថ្លៃបាទក្នុង1គីឡូយើងអាចលក់បានចន្លោះ3000ទៅដល់5000បាទអាចចន្លោះបាន3000 3500ទៅដល់5000បាទហើយពាក់ព័ន្ធទៅនឹងជែលរបស់វាគឺល្អហើយធានរបស់វាគឺធំធំណាស់បងប្អូនបាទគឺអាចចន្លោះពី2ធានទៅ ទៅ3ធាងគឺ1គីឡូហើយបាទมันអាចទៅដល់4ធាងហើយជួនកាលតែ2ធាងទេគឺ1គីឡូហើយបាទនេះគឺសុខភាពវាល្អនេះចាប់ដើមចេញផ្កាហើយបាទនេះគឺការរៀបចំ របស់គ្រួសាររបស់ខ្ញុំដែលគាត់មកដាំសប្តាហ៍មុន បាទថ្ងៃនេះគឺខ្ញុំឆ្លៀត ចូលធ្វើវីដេអូនេះដើម្បីបង្ហាញទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នា បាទនេះទាកតុយពើខ្ញុំចាប់ដើមចេញផ្កាយបាទហេងហេងទាំងអស់គ្នាបាទនេះកញ្ញាបងប្អូនទាំងអស់គ្នានៅពេលដែលយើងដាំទៅវាមានពន្លឺខ្លះវាមានមលុបខ្លះ ធ្វើឲ្យដំណាំប្រទាលកទុយក្រពើរបស់យើងគឺ មានសុខភាពល្អ ហើយពណ៌របស់វាក៏ល្អដែរបងប្អូនអ្នកគ្នាលំខៀវហ្មងបាទហើយយើងដាក់ក្នុងផើងអញ្ចឹងយើងមានលក្ខណៈមានភាពលក្ខណៈងាយស្រួល ក្នុងការធ្វើស្មៅហើយនឹងដាក់ជីបាទនេះឃើញទេយើងវាស់មកចូលគ្រប់មុនធ្នាប់ហើយក្នុងមួយធៀមបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចរៀបអញ្ចឹងទៅ ហើយបើបងប្អូនមានចម្ងល់នៅចំណុចណាមួយ អាចសាកសួរខ្ញុំបានបាទហើយអាចខមមិនមកបាទអរគុណសម្រាប់ការទស្សនានៅវីដេអូនេះបាយបាយ